គាត់ទៅប្រើជាពីមហ៎ទុកជាពីមនេះទុកក្នុងឡានទុកញ៉ាំអានេះមួយកប៉ុងហ៎ចានេះមកអានោះពីរពីរហ៎ចាមិនមើលពូចែកចែកចែកអត់ទេតាមទិញតិចទៀតបាននេះបាទហេជប៉ុនជប៉ុនជប់ជប់ជប់ជប់ជប់ណែណែណែបាទដៃទេណែអូនអញខ្លាចអី ក្រុមសេនេះក្រុមសេអរេឆយមើលវាឡាយថងអស់លេងហើយចាតបានមកសុំព្រីមកដៃមើលដាក់ចេញមកអូខំមកណាអូ ទេបន្លាបាទកូនចៅលោកតានឹងសុំឡើងអីគេយកស្វាតស៊ីទេស៊ីដល់មកមកថងបាន3 5000 3ទៀតហ៎ទៅទៅឲ្យបិចច្រើនម៉ឹងម៉ឹងហុចធ្វើម៉េចទៅហើយមើលលេខ3នេះហើយហ៎ ឥឡូវមកកញ្ចប់ម្នាក់អីចុះអឺងប់អា2000ពូហេ2000មកកញ្ចប់វា2000ចុះច្រើនមែនមិញមិញមិញខ្ញុំឲ្យលុយនៅ ờ à <laughs> nhật ơi đọt đầy đi bơi mang khi con mang khi đọt đầy đi nè, người ọt hiền rồi lấy cách chọn cách ấy nữa à មកមកមកមកមកមកមកអើយអានេះក៏កាច់កតៃខ្លោចបានដូចគ្នាមកដាក់វានេះមកអឺបកចាប់2000បកចាប់2000អូនឲ្យវាអាប់ទៅវិញចាបាទអឺ បាទហ្នឹងគាត់មានក្រុមទៀតហ៎ចាលោកខាងនោះក្រុមបន្តនេះក្រុមបន្តអូដល់ខ្លាញ់ពោះញ៉ាំវាច្រើនពេកតែតែនេះអពុជំងឺវាយ៉ាងកែអីទៅតែមានតែមានក្រុមទៀតណាក្រុម9ក្រុមហើយនៅហើយនៅហើយនៅ con cần sợ mắt dương ê ơ à, bà mà thong bà đây ừ, bà thong ừ, trời có à ừ, ừ. ờ thôi ơi anh làm nên đây anh xin đi នៅក្បែរហ្នឹងអញឲ្យស៊ីវិញសោះហ្នឹង អត់ទេជួយទិញប៉ុណ្្នឹងហើយមិនទៀតឥឡូវនេះហឹមពូកាចណាប្រាប់ហើយអត់ចេះទៅនេះទេបាទអញចាប់ដាក់គូតឡានយកផ្ទះអស់លើយកទៅចិញ្ចឹមហឹមប្រាប់ហើយ ចាអានេះមួយក្រុមអានេះមួយក្រុមចានោះខ្ញុំមិនតោគេមើលមេក្រុមគេនេះណាណាមេក្រុមនេះមេក្រុមអូនេះឈ្មោះអតោចាហ្នឹងហើយមើលមកគេអឺសំរុំណាចរិតសភាពហ្នឹងណាពេលវាហក់អីតែក៏បង្ហាញចំណៃហ្នឹងអានោះអូមើលដៃអានឹងក្រុមមេក្រុមវាចុះអានោះអាណាមេក្រុមអានោះក្រុមមកពីណាមួយណាមេក្រុមក្រុមទៅតាមបាត់ដែរ ហើយខ្ញុំសិតអាយុច្រើនណាស់ខ្ញុំប៉ាមុននោះអាស្យ៉ានោះវានៅទឹកឆែកក្តៅហ៎ខ្ញុំឃើញវាអាខាប់ព្រៃអាដបងនោះខ្ញុំយកកាមេរ៉ាចូលលើថតគ្រាន់តែធំស្រួយមកវ៉ាមកលំព្រូងតើអូខ្ញុំខ្ញុំបានអាដូនកាមេរ៉ាទុំក៏មិននេះ20នេះបើ20បានដូនកាមេរ៉ាដាក់តែវាថាយើងចាប់កូនវានឹងបានមករូអា អឺអញមិនធ្វើអីទេអើយកុំធ្វើអាប់អញបានណានេះអាតោចានោះឈ្មោះអីមិញណាមីក្រុមវាអាអាដោះក្បាលពូស្អុយមិញហ្នឹងឯងថាលីណាមីក្រុមគេជាមួយអាតោរកប្រឡំចាប់ហ្នឹងរកទៅណាអានសូហ្នឹងអាក្លូរ៉ាទេងើបអើ អញ្ចឹងចាហ្នឹងខ្លាំងយើងអីទៀតណាចាវាខ្លាំងកូនណាហ្នឹងអូមកវាខំប្រឹងទាញមើលវាខំប្រឹងទាញទាញឡានមិញវាខំប្រឹងអឺអឺអឺអឺអឺអឺអឺ ừ. Ball vô Xem xin cho đấy rồi Wow, <laughs> đi ở xoa nhầm Một thang ấy, là lưu đi việc Vì ọt đi hề

ទូរស័ព្ទឲ្យបងក្នុងក្រៅអូពីក្រុមចូលគ្នារត់លែកយូចដល់ anh à, này, thứ ba cái gì అది తీస్తకనే à dùng kỳ họ bày hối ra mà trường bọt co lỡ hình ừ. giờ tiết thì mày mua bia ô lắng lán này anh

Woohoo! <laughs> អបងប្អូនមកមកណែអញឲ្យស៊ីហើយមកតោងអីអញទៀតអាប្រកាច់នេះវិញ មើលមើលវើយធ្វើម៉េចកុំប៉ះពាល់អែនតត់បត់កបាទទៀតហើយទៀតហើយអញឲ្យស៊ីហើយមិញហើយទៀតហើយអញជន់កពុតក្បាលឥឡូវហ្នឹងយេឲ្យស៊ីមិញឈងអើយញើអាយ៉ាញើ Ui, Bol vô Hello អ្នកមើលឆ្វាខ្លាចឆ្វាអ្នកមើលឆ្វាខ្លាចឆ្វាកូន